ស្រីម្នាក់ដែលខ្ញុំបានបោះបង់ចោលឲ្យរស់នេះតែតោលម្នាក់ឯងអ្នកអូនណាស់ពេលខ្លះដល់ថ្នាក់វងវិញព្រើភ្នែកឃើញអ្នកផ្សេងថាអូនគ្មានអារម្មណ៍ណាឈឺចាប់ជាងនេះនឹកតែមិនហ៊ានប្រាប់មិនហ៊ានជប់មកស្ងួនបងមានកំហុសខកជាប់ខ្លួនមិនស័កសមឲ្យ បងសុំទោសសុំទោសអូនអើយដែលបងមិនអាចបកក្រោយវិញបងសុំទោសពិតមែនអូនសំឡាញដែលចាក់ចេញពីអូនឲ្យរស់ក្រំរីងរៃឲ្យបងនឹកអូនម្នាក់ឯងបានហើយអូនអើយកុំនៅអាឡោះអាឡៃគួរបាក់ចិត្តតទៅ យកអ្នកថ្មីដែលអាចមើលថែស្រីមានក្តីសុខជាងបងបានហើយចំណែកអូន ភ្លេចបងចោះនឹកស្រីម្នាក់ដែលខ្ញុំបានបោះបងចោលឲ្យរស់នៅតែតោលម្នាក់ឯងនឹកអូនណាស់ពេលខ្លះដល់ថ្នាក់វងវែងព្រើភ្នែកឃើញអ្នកផ្សេងថាអូន មានអារម្មណ៍ណាឈឺចាប់ជាងនេះនឹកតែមិនហ៊ានប្រាប់មិនហ៊ានជប់មកស្ងួនបងមានកំហុសខកជាប់ខ្លួនមិនស័កសមឲ្យអូនរងកម្មនឹងបង ថែស្រីមានក្តីសុខជាងបងអូនសុំទោសសុំទោសអូនអើយដែលបងមិនអាចបកក្រោយវិញបងសុំទោសពិតមែនអូនសំឡាញដែលចាក់ចេញពីអូនឲ្យរស់ក្រមរី